ជីវិតរបស់យើងវាត្រូវស្លាប់ក៏ពិតមែនប៉ុន្តែមិនមែនចេះតែឲ្យយើងភ័យទេ អាសេចក្តីស្លាប់ហ្នឹងវាមិនចាំបាច់ត្រូវតែឲ្យណានាណានាភ័យទេប៉ុន្តែដោយសារការប្រកាន់ហួងហែងនៅ ជីវិតខ្លួនឯងនឹងទេតើប៉ុន្តែបើពុទ្ធបរិស័ទយើងបូជា ចំពោះបរតនត្រ័យរស់ ក៏របស់បរតនត្រ័យស្លាប់ក៏របស់បរតនត្រ័យទៅយើងត្រូវភ័យរឿងអីណាយើងដូចជាចឹងទៅឥឡូវភ័យនឹងជំងឺឆ្លងអីអីហ្នឹងចឹងក៏យើងការពារចឹងទៅដើម្បីថាបានរស់យើងបំរើបរតនត្រ័យនឹងចឹងទៅហ្នឹងឯងបើវាមិនរស់ទេវាធម្មតាវាមិនមែនចាំបាច់តល់តែ រោគផ្លូវដង្ហើមអីសពថ្ងៃភ័យពេញពិភពលោកហ្នឹងឯណាអត់រោគហ្នឹងក៏នៅតែស្លាប់នឹងឯងស្លាប់តលតែអស់នឹងគ្រានសល់នៅណាមួយទេដែលកើតមកហើយនឹងមនុស្សប្រមាណ8000លានអ្នកហ្នឹងរាប់ពីថ្ងៃហ្នឹងទៅទួលគ្នានឹង100ឆ្នាំទៀតស្លាប់អស់ហើយគ្មានទេអញ្ចឹងយើងគិតអាយុលើសពីអាយុខៃផងអាយុខៃ70ផ្លាយហ្នឹងឥឡូវយើងគិតឲ្យដល់100ស្លាប់ទាំងអស់ហ្នឹងឯងណា 8000លានអ្នកហ្នឹងចឹងច្រើនណាស់ណាដូច្នេះវាត្រូវស្លាប់ឲ្យយើង គិតទៅមួយថ្ងៃមួយថ្ងៃប្រមាណជាជាង20ម៉ឺនអ្នកយើងគិតឲ្យស្មើទូទៅចឹងទៅហ្នឹងហើយអញ្ចឹងវាមិនចាំបាច់រោគស្អីទៅជារោគអីទេមហាសេនេនមជ្ឈនាគឺសេនារបស់មច្ចៈហ្នឹងវាវាច្រើនណាស់ សម្រាប់ទំលាយនៅជីវិតិនត្រីប៉ុន្តែដល់តែយើងមានមរណសតិគឺគឺវាកើតទៅជាសមាធិទៀតផងចឹងប៉ុន្តែអារម្មណ៍នៃប្រកម្មដ្ឋាននឹងមានសេចក្តីសុខដោយអំណាចនៃសមាធិមើលមើលអារម្មណ៍នៃប្រកម្មដ្ឋានមានគ្រប់អង្គគ្រប់គ្នាហើយស្រេចសំខាន់គឺថាយើងប្រើប្រាស់ឲ្យបានជាសេចក្តីសុខផ្លូវចិត្តមិនចាំបាច់តែមាសប្រាក់លុយកាក់អី មាសប្រាក់លុយកាក់មានច្រើនប្រប៉ុណ្ណាដល់ទៅពេលសពគឺសពចិត្តទេតើមិនភ្នំមាសនឹងមកដើរតួជាសពឲ្យលោកសិទ្ធិគេថាមិនភ្នំប្រាក់នឹងមិនរតនៈ7ប្រការនឹងមកដើរតួជាសពឲ្យស្ដេចចក្រនឹងឯណាមិនសម្បត្តិទឹកនឹងមកដើរតួជាសពឲ្យទេវតាឯណាគឺនៅតែចិត្តសពដដែលហ្នឹងហ្នឹងឯងប៉ុន្តែអ្វីដែលជាហេតុជាបច្ច័យនៃសេចក្តីសុខចិត្តហ្នឹងវាមិនមែនមាន តែមាសប្រាក់ហ្នឹងឯណា នឹងឯងត្រឹមតែមាសប្រាក់ហ្នឹងឲ្យជីវិតបានរស់ក៏មិនតន់ថាល្អមិនតន់ថាថ្លៃវាអាចរស់នៅក្នុងបាបក្នុងអកុសលក្នុងអំពើថោកទាបទុច្ចរិតបៀតបៀនអ្នកដតីនឹងឯងមិនតន់ប្រកាសថាថ្លៃដោយសារបានរស់ទេ តែដល់តែយើងមាន កល្យាណមិត្តមានពុទ្ធសាសនា មានវត្តអារាមនេះអរគុណព្រះសង្ឃដែលគង់នៅ ថែរក្សាព្រះសាសនា ចឹងយើងទំនុកម្រងបច្ច័យ4អរគុណមេដាបិតាអរគុណប៉ុនអ្វីអ្វីដែលមានឧបការៈយើងអរគុណប៉ុនពីអតីតក៏អរគុណប៉ុនក្នុងបច្ចុប្បន្នហ្នឹងដែលបានជួយឲ្យយើងនៅ ក្នុង ការងារដែលប្រសិទ្ធៈទោសកុំឲ្យគេមានទោសពេកអីនៅក្នុងសង្គមហ្នឹងសិតតែមានឧបការៈគុណទាំងអស់ដូច្នេះទាំងអស់ហ្នឹងឯង នាំឲ្យយើងមានពធัวបានសត្វធម្មសវណៈជាអាហារនៃសទ្ធាសទ្ធា តាំងមមឲ្យនាំមកនៅសេចក្តីសុខសុខាសទ្ធាបតិតិថាសទ្ធានាំឲ្យមានយោនិសោមអ្នកសិកាយោនិសោមអ្នកសិកាជា បាត នៃលោកុត្តរធัวទាំង គណៈយើងរាប់ឲ្យទៅដល់លោកកតរៈហ្នឹងតែម្ដងទៅដូចជាក្នុងសពាសវៈសង្វរៈសោតអីហ្នឹងព្រះអង្គសម្ដែងយោនិសោមអ្នកជាការៈហ្នឹងឯងដែលជាវិបស្សនាសម្រាប់សោតាបត្តមៈគណាក្នុងសពាសវៈសង្វរៈសោតចឹងបីដកលេខ20ហ្នឹងចឹងមើលមើលសេចក្តីសុខហ្នឹងមិនចាំបាច់តល់តែមាសប្រាក់លុយកាក់អីណា ហើយយើងត្រូវឲ្យយល់មាសប្រាក់លុយកាក់ច្រើនប៉ុណ្ណាដល់ទៅសុខក៏សុខចិត្តនឹងទេបើចិត្តមិនសុខវានៅតែអត់សុខនឹងគ្មានស្អីមកសុខជំនួសចិត្តនឹងបានទេហ្នឹងឯងដូច្នេះដល់ទៅយើងមិនចាំបាច់តលតែមានប្រាក់អីដោយ លោកសិទ្ធិណាល្មមតែថាយើងរស់បានមួយថ្ងៃដូចបបិចិត្តអីចឹងមានទៅសុករីករាយនឹងសម្បត្តិទ្រព្យអីណាសុកនឹងព្រះមច្ចរិយៈធัวទេតាពុទ្ធបរិស័ទយើងឲ្យតែបាន បាយមួយចានអញ្ចឹងមកចាស់ចាស់ហើយអញ្ចឹងកូនចៅល្អទំនុកម្រងអញ្ចឹងទៅគឺមានឧបេក្ខាញាណដោយឧបេក្ខាព្រហ្មវិហារជាមួយកូនចៅអប់រំមេត្តាករណាមុទិតាណាហើយឧបេក្ខានឹងដឹងថា កូនចៅក៏ប្រព្រឹត្តទៅតាមកម្មចឹងចឹងទៅ មិនចេះតែប្រកម្មជាប់ជំពាក់ហួងហែងអីទៅពេកទេ ព្រោះមេត្តាករណាមុទិតានឹងក្រៃលែងណាស់មកហើយឥឡូវចាស់ហើយ តាំងនៅក្នុងឧបេក្ខាមើលកូនមើលចៅចឹងទៅ ហើយមករស់នៅដោយសេចក្តីសុខជាមួយគ្នានឹងគុណធម៌អត់ទោសហ្នឹងឯងជាមួយគ្នានឹងគុណធម៌នេះដែលវាជាប់តាមជីវិតរបស់យើងទៅនេះ នឹងឯងយើងបំពេញសេចក្តីល្អដើម្បីបូជាបរតនត្រ័យតែទៅណាក្នុងរឿងដែលយើងរស់នៅខ្ញុំណាប្រៀបមួយដូចថា យើងចង់បានមេអំបៅណាថាមេអំបៅហ្នឹងស្អាត ប៉ុន្តែយើងចិត្តតែដេញចាប់ហ្នឹងវាលំបាកទៀតមេអំបៅហ្នឹងវាអត់ព្រមនៅជាមួយយើងទេ យើងចាប់ខ្លាំងងាប់ហើយពធូដៃទៅហើចេញទៅប៉ុន្តែបើយើងដាំផ្កាធ្វើជាសួនអាហ្នឹងមេអំបៅមកខ្លួនឯងណាហ្នឹងឯងរឿងហ្នឹងជារឿងទូទៅ ក្នុងជីវិតមិនថាកុហកឬបបិចិត្តក៏ណាចឹង បើថាបបិចិត្តដាំសួនដោយសិលសមាធិបញ្ញាសិក្សា ត្រួតត្រងព្រះធម៌ព្រះវិន័យបត្រៃបីដកចឹងទៅសិក្សាបាលីសិក្សាធម្មវិន័យហ្នឹងគឺដូចដាំផ្កាក្នុងសួនចឹងចឹងណាពុទ្ធបរិស័ទនោះទេវតាមានទីក្តីជ្រះថ្លាមនុស្សបំរុងបូជាថែរក្សាចឹងទៅហ្នឹងឯងប៉ុន្តែយើងមិនមែន ដើម្បីលៀបតការៈដើម្បីហៅមនុស្សឲ្យមករាប់អានទេយើងប្រព្រឹត្តដើម្បីបូជាបរតនត្រ័យទេពុទ្ធពធប្រសង្ឃហ្នឹងឯងបូជាយ៉ាងក្រៃលែងទៅ ទាំងជីវិតហ្នឹងអញ្ចឹងហ្នឹងឯងតែដល់ទៅអានិសង្ឃវាមានមកអញ្ចឹងហ្នឹងឯងទោះជាយើងបរិភោគប្រើប្រាស់ក៏អត់មានចម្ពាក់បំណុលញាតញោមព្រោះញាតញោមបូជាគុណ សិលសមាធិបញ្ញា គុណចាស់ក៏មានគុណសម្រាប់ពុទ្ធបរិស័ទទាយកទាយិកាអ្នកបូជាហើយគង់បច្ចុប្បន្ននៅដើម្បី ទំនុកបំរុងព្រះសាសនាហ្នឹងហើយអញ្ចឹងគឺអត់មានទោសពេកអីនឹងប្រើប្រាស់បច្ច័យ4របស់ញាតិញោមហ្នឹងទេគុណណាហើយរស់នៅមិនមែនដើម្បីបច្ច័យ4មិនមែនដើម្បីហៅអ្នកដតីឲ្យមករាប់អានណែមើលមុខមន្ត្រីកងសីសេនាបតី អ្នកមានទ្រព្យសម្បត្តិអីអីហ្នឹងមិនមែនជាប់ជំពាក់តេតិន ជាមួយនឹងអ្វីអ្វីទាំងអស់ហ្នឹងទេគុណធម៌គឺសេចក្តីល្អហ្នឹងមានតម្លៃថ្លៃជាង អ្នកដែលរាប់អានហ្នឹងមានតម្លៃថ្លៃជាងទ្រព្យសម្បត្តិអីអីដែលគេបូជា ដោយសិលសមាធិបញ្ញានេះមរតករបស់ព្រះពុទ្ធអង្គដើម្បីរួចផុតចាកទុក្ខនឹងឯងចឹងគឺបូជាប្រតនត្រ័យដោយបដិបត្តិបូជា ដូចជាយើងដាំផ្កាហ្នឹងគឺមិនមែនដើម្បីឲ្យមេអំបៅមកទេដាំផ្កាដើម្បីយើងថ្វាយព្រះប៉ុណ្ណាហ្នឹងឯងការឈូកក្នុងបឹងអីអីហ្នឹងចឹងទៅកាច់ការឈូកថ្វាយព្រះបុជាបរតនត្រ័យហ្នឹងឯងដែលផ្កាឈូកដោះពីភក់ពីទឹកមកគឺថាដោះក្នុង ទីទាបប៉ុន្តែផុតចាក់ទឹកស្អាតសមគួរនឹងបុជា ព្រោះជាជាធัวមួយដែលព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងត្រង់ដែលថាមិន ប្រឡាក់មិនសើមទៅដោយទឹកនេះនឹងឯងគឺព្រះអង្គកើតឡើងក្នុងលោកផុតចាកលោកលោកមិន ប្រឡាក់ នៅព្រះអង្គឡើយដោយការឈូកដោះពីភពពីទឹកមកផុតចាកទឹកភក់ ទឹកមិនបានប្រឡាក់ការឈូកនោះមិនបានសើមការឈូកហ្នឹងគឺថាប្រៀបទៅនឹងសន្តានប្រតិនៃ ប្រខៃណាស្របដែលមិនជោគសើមទៅដោយកិលេសស្លឹកឈូកផ្កាឈូកអីអីហ្នឹងជាវេរិជាតិដែលមិនសើមទៅដោយទឹកហ្នឹងអញ្ចឹងហ្នឹងឯងដូច្នេះគឺយើងបូជាដល់ប្រតនត្រ័យហ្នឹង យើងនឹករលឹកឃើញដល់គុណនៃប្រខៃណាស្រប ដែលមិនសើមទៅដោយកិលេសហ្នឹងហ្នឹងឯងដូចជាផ្កាឈូកដែលយើងបានបូជាហ្នឹងហ្នឹងឯងហ្នឹងគឺនិយាយពីផ្កាយើងដាំហ្នឹង ដើម្បីបូជាបរតនត្រ័យមិនមែនដើម្បីឲ្យមេអំបៅមកទេតែមកមកទៅហ្នឹងឯងវាមានមកធ្វើឲ្យខូចផ្កាធ្វើឲ្យខូចពួតខូចក្លិនអីភមរៈជាតិទាំងអស់ហ្នឹងនោះហ្នឹងឯងមកអញ្ចឹងហ្នឹង គ្រាន់តែដើម្បីបញ្ជាក់ឲ្យឃើញថា ចំពោះរឿងលៀបសការៈការរាប់អានអីអីហ្នឹងជាអានិសង្ឃនឹងឯងតែមានជាធម្មតាអានិសង្ឃរបស់សិលសមាធិបញ្ញានឹងសម្បូរទៅញាតិញោមត្រូវការកសាងកុដិសាលាព្រះវិហារអីអីចឹងទៅទំនុកបំរុងបច្ច័យ4គឺដោយសារជ្រះថ្លាក្នុងការបូជានឹងគុណ ប៉ុន្តែគុណចាស់មិនមែនបំពេញគុណហ្នឹងដើម្បីលៀបសការៈដើម្បីឲ្យញាតញោមមករាប់អាន ទេ ដើម្បីបដិបត្តិទៅបូជាអញ្ចឹងក្នុងន័យហ្នឹងណាហ្នឹងហើយពីព្រោះយើងមិនមែនប្រកាសជាថា មានអ្នករាប់អានច្រើនទៅត្រូវតែបានសុខមែនទេចឹងហ្នឹងហើយមានអ្នករាប់អាន ច្រើនច្រើនច្រើនទៅប្រមាថធ្វេសប្រហែសហ្នឹងហើយដែលផ្លាត់ផ្លាតប្រព្រឹត្ត ណាអំពើឆ្កំឆ្គងអីមួយអស់មនុស្សរលីងបាត់ហើយហ្នឹងឯងគឺសេចក្តីជ្រះថ្លារបស់អ្នកដតីហ្នឹងវាឆាប់បាត់បង់ឆាប់សាបរលាបទៅទេចឹងហ្នឹងឯងដូច្នេះត្រូវលំបាកលំបិនទៅតាមហ្នឹងឯងសូម្បីអ្នកដតីនឹងនៅតែរាប់អានក៏ដោយ ហ្នឹងឯងពេញផែនដីទៅទៀតក៏ដោយ តែមិនមែនអ្នកទាំងអស់ហ្នឹងមកលះបាបឲ្យយើងបានទេគណៈយើងនៅតែប្រឹងប្រែងពេញទំហឹងដដែលទោះជាអ្នកស្រឡាញ់យើងសម្បូរលៀបសការៈមកឲ្យយើងពេញផែនដីក៏ដោយ យើងនៅតែប្រឹងប្រែងយ៉ាងពេញទំហឹងដដែល ដើម្បីជួយខ្លួនឯងចឹងបានយើងមិនស្រវឹងមិនចូលអីទៅតាម អ្នកដែលរាប់អាននឹងទេយើងបំពេញគុណធម៌នេះមិនមែនដើម្បីលៀបសការៈមិនមែនដើម្បីហៅអ្នកដតីឲ្យមករាប់អានទេហ្នឹងឯងទោះជាអត់មានអ្នកដតីមករាប់អានក៏យើងមិនប្រកាសជាថាត្រូវទៅកើតទុក សំខាន់ត្រង់ដែលយើងរាប់អានខ្លួនយើងស្រឡាញ់ខ្លួនយើងឲ្យបានល្អហ្នឹងឯងណា សិក្សាពធัวស្ដាប់ពធัวអីអីហ្នឹងគឺថាឲ្យបាន ជាគណិតឲ្យបានជាបញ្ញា បត្រៃ3ដកអត្តកថានឹងឯងទៅឲ្យវារួចពីសេចក្តីល្ងងសេចក្តីល្ងងនឹងឯងវាធ្វើឲ្យសត្វលោកយើងលិចលង់ដូចជាទឹកអញ្ចឹងទោះជាមានជំរឿជ្រៅបណ្ណាក៏ដោយមិនឲ្យទុកលិចទេទុកដែរទេតើ ហ្នឹងឯងទូកមិនដែលទឹកទេតើក៏ប៉ុន្តែកុំតែចូលកុំតែទឹកនឹងវាធ្លាយទូកចូលឬក៏ទូកនឹងវាក្លែងក្លោមហ្នឹងឯងអាហ្នឹងវាលិចហើយយ៉ាងណាមិញចង់និយាយពីទឹកហ្នឹងគឺសេចក្តីទុកសេចក្តីទុកនេះមិនមែនចេះតែឲ្យសត្វលោកយើង លិចទៅក្នុងសេចក្តីទុកហ្នឹងទេ បើយើងមិនចាប់យកបញ្ញខណ្ឌហ្នឹងឯង មកជាភារៈភារៈទៀននាងទុកខាងលោកេយើងមិនចាប់យកមករែកពុនលីសែងទៅទេអានឹងភារៈនិខេបប៉ុណ្ណឹងសុខខាងគឺជាការដាក់ចុះនៅភារៈអញ្ចឹងវាអត់លិចចុះក្នុងសេចក្តីទុកទេ គឺជាបរមសុខគឺព្រះនិព្វានការដែលលិចចុះក្នុងសេចក្តីទុកនឹងដូចជា អង្គត្រនិកាយតេសកនិបាត លោកសិទ្ធិអនាតបិណ្ឌិតអនាថបិណ្ឌកៈសោតដែលជួពួកនិក្រន់ដេរដ្ឋីព្រះពាជក់ហ្នឹងដែលគេលើកឡើង នៅវត្ថុ10ជាមជ្ឈាទិដ្ឋិហ្នឹងណានឹងឯងតែលោកសិទ្ធិបានបញ្ជាក់ថាទិដ្ឋិរបស់អ្នកទាំងឡាយហ្នឹងអាស្រ័យផាសៈជាបច្ច័យហ្នឹងវាអត់ទៀងទេជាទុករបស់ណាមិនទៀងជាទុករបស់នោះវាអត់មែនជាអត្តាទូខ្លួនទេ ប៉ុន្តែអ្នកទាំងឡាយហ្នឹងវាប្រកម្មនៅក្នុងទិដ្ឋិហ្នឹងប្រកម្មនៅក្នុងទិដ្ឋិហ្នឹងគឺបានន័យថាវាលិចទៅតាមបញ្ញខណ្ឌហើយព្រោះអាទិដ្ឋិហ្នឹងជាខ្សែចំណងណាឲ្យអ្នកទាំងឡាយហ្នឹងលិចទៅក្នុងវត្តដាក់ហ្នឹងលិចទៅក្នុងទុកគឺវត្តដាក់ហ្នឹងបថជនអាស្រ័យវត្តដាក់ហ្នឹងណានឹងឯងវាជាប់ទៅដោយចំណងសកាយៈទិដ្ឋិហ្នឹងនោះជារបស់យើងនោះជាយើងហ្នឹងហ្នឹងឯងប៉ុន្តែលោកសិទ្ធិគាត់បានជាព្រះសោតាបាន ទោះជាពួកនេះគ្រួតនឹងយកពាក្យនឹងត្រឡប់មកថាឲ្យគាត់ជាអ្នកលេចចុះនៅក្នុងសេចក្តីទុកហ្នឹងក៏គាត់ឃើញច្បាស់ត្រង់ដែលថាគាត់ដឹងបញ្ញខណ្ឌមិនទៀងជាទុកជាអនត្តា ហើយក៏ដឹងពីឧបាយក្នុងការរលាស់ចោលលះចោលនៅបញ្ញខណ្ឌហ្នឹងនេះគឺគ្រប់ព្រះអរិយបុគ្គលទាំងអស់អញ្ចឹងគឺគាត់អត់លេចចុះនៅក្នុងសេចក្តីទុកទេពីព្រោះអ អាការដែលមិនមានសកាយៈទិដ្ឋិនេះគឺជាការដែលមិនចាប់បញ្ញខណ្ឌហ្នឹងអញ្ចឹងវាអត់មានលេចទៅតាមបញ្ញខណ្ឌទេហើយក៏អត់មានអ្វីជាបច្ច័យដើម្បីឲ្យវត្តដាក់ហ្នឹងវែងឆ្ងាយអឺយឺតយ៉ាវទៅនោះដែរដូចដុំថ្មអញ្ចឹងបើយើងចងដុំថ្មសណ្ដូនកហើយបោះដុំថ្មទៅកដាល ទលេកដាលសមុទ្រទៅវាទាញមនុស្សនឹងធ្លាក់ទៅហ្នឹងឯងដូចគេចាប់ស្លាកទៅចំមនុស្សកាគេនៃគេចណ្ដូនកទៅនឹងរបស់ដែលលិចទឹកហ្នឹងចឹងទៅឲ្យវាលិចទៅតាមហ្នឹងហើយគេចងដៃចងជើងជាប់ហើយអត់មានស្រ័យចំណងអីបានទេហ្នឹងហើយហើយក៏ដាច់ចោលស្លាប់ក្នុង ទឹកហ្នឹងចឹងហ្នឹងគឺដោយសារ ដុំថ្មសណ្ដូនកពលិចទឹកនឹងចឹងទៅមានអ្នកបាបកម្មវាខឹងនឹងឆ្កែហើយក៏ចងដុំថ្មនឹងកឆ្កែពលិចទឹកស្លាប់ទៅវាជាប់បាបកម្មពីវរិយមកអញ្ចឹងណាអញ្ចឹងទៅគេចាប់ស្លាកនឹងសំពៅដែលសំពៅគេគឿងហ្នឹងវាចំ ការកិណី3ដងហើយក្រំតែគេលើកដាក់ ចុះទៅក្នុង ទឹកទៅសពើនឹងដែលភីងទៅអញ្ចឹងណាវាមានណារឿងរ៉ាវឧបតវៈហេតុសម្រាប់ជីវិត ដោយសារអកុសលវិបាកកើតឡើងនឹងហ្នឹងឯងអានឹងវាមានអញ្ចឹងខ្ញុំណារំតែលើកថាជិះបើដុំថ្មយើងអត់សណ្ដូនកអត់មានចងអីនឹងខ្លួនទេហ្នឹងឯងទោះជាលិចទៅក្នុងទឹកក៏លិចតែថ្មហ្នឹងទៅយើងមានត្រូវលិចអីទៅជាមួយ នឹងឯងវាដូចជាយើងត្រូវស្លាប់អញ្ចឹងយើងយើងកុំឲ្យស្លាប់ដូចដុំថ្មលិចទៅ បាតទលេបាតសមុទ្រទៅគឺយើងយើងស្លាប់ដូចជាព្រះអាទិត្យដែលលិចណាព្រះអាទិត្យដែលលិចលិចអំពីណាយើងហ្នឹងប៉ុន្តែណទៅរះនៅណាកាលីហ្វ័រញ៉ាណាទៅរះនៅ ផ្នែកមួយទៀតចឹងទៅណាអានឹងគ្រាន់តែប្រៀបដើម្បីចង់បញ្ជាក់ថាទោះជាយើង បាត់បង់ជីវិត ទៅក៏ប៉ុន្តែវាត្រូវរះឡើងអណ្ដែតឡើង ក្នុងសុគតិភពដោយអំណាចនៃបុណ្យកុសលឥឡូវនេះជាពេលវេលាដែលយើងត្រូវបំពេញបុណ្យណាអត់មានរឿងយើងត្រូវទៀមទាស្អីទេកុំកុំសវឹងនឹងសម្បត្តិមនុស្សនេះកុំចូលអីសោះគឺណាគ្មានអីជារបស់យើងទេ បានសេចក្តីសុខប៉ុណ្ណឹងហើយប្រើប្រាស់ជាដើមទុនអប់រំចិត្តចម្រើនបញ្ញាក៏ណាគឺកុំវង្វេងកុំច្រឡំយើងត្រូវเตรียมទីអីត្រូវមានអីត្រូវបានអីអរគុណបុណ្យហើយដែលបានឲ្យ នៅរស់ដល់ថ្ងៃនេះបាននៅរស់ហើយអត់เตรียมទីអីពីអ្នករតីណាទៀតទេអត់ចង់បង្អួត បង្អររឿងអីដល់អ្នករតីទេគ្មានស្អីដែលត្រូវទៅបង្អួតអ្នករតីទេតែមកពេលមកគ្រាទេជីវិតយើងហ្នឹងណា រស់នៅមួយពេលមួយគ្រាតែប៉ុណ្ណឹងទេអ្នកដតីស្រឡាញ់ច្រើនក៏មិនប្រកាសថាឲ្យយើងបានសុខអត់អ្នកស្រឡាញ់ក៏មិនប្រកាសថាឲ្យយើងកើតទុករឿងសំខាន់គឺយើងចេះស្រឡាញ់ខ្លួនឯងឲ្យបានល្អហើយមានសិលអប់រំចិត្តចម្រើនបញ្ញាថែរក្សាខ្លួននេះឯងចឹងមួយថ្ងៃមួយថ្ងៃមានប្រយោជន៍យើងក៏មិនចាំបាច់ទៀមទាជីវិតវែងឆ្ងាយអីទៅទេ រស់ក៏បូជាបរតនត្រ័យគឺណាស្លាប់ក៏ជារបស់បរតនត្រ័យបើយើងបូជារួចហើយឬដូចយើងប្រកេនកបោបឬក៏ថងយាមអីដល់ប្រសង់អញ្ចឹង ប្រកេនរួចហើយជារបស់សង់ហើយប្រើមិនប្រើគឺវាអត់មានតេតិនអីនឹងយើងទៀតទេកត់សាលាអីវេថ្វាយសង់ហើយជារបស់សង់ហើយ ចង្ហាន់ប្រគេនប្រសង់ហើយជារបស់ប្រសង់ហើយអត់មានគុណចាស់ឆាន់របស់ខ្ញុំមិនណាផងអីរបស់ខ្ញុំក៏ណាអីទៀតទៅប្រគេនលោកអីហ្នឹងហ្នឹងឯងចៃវក៏ដែរលោកម្ចាស់ប្រើប្រាស់របស់ខ្ញុំ កណាផងរបស់ខ្ញុំកណាអីទៀតមើលមើលប្រគេនទៅវាឈប់ជារបស់យើងហើយបានបានបន់មកនេះហ្នឹងឯងវាដូចជាយើងទៅលួចអីរបស់គេអញ្ចឹងវាបានមកជារបស់យើងហើយអ្នកលួចហ្នឹងប៉ុន្តែវាអត្តនេតិ គឺថាអតនេទានព្រឹបត្រឹមណាគឺសម្រាប់ជារបស់យើងហ្នឹងឯងដូចជាគរុផន់អីចឹងបើសង់ចែកអត់អត់ទេគឺថាអត់មែនទៅជារបស់អ្នកណាទេចែកក៏មិនឈ្មោះថាចែកដែរគឺរបស់ហ្នឹងផន់ដតេយៈត្រូវឲ្យមកសង់វិញរូបផន់ហើយទីខោដែលចែកក្នុងភាពជាធំត្រូវអាបត្តិខោចែករបស់ហ្នឹងមិនឈ្មោះថាចែក កណាគឺត្រូវឲ្យមកសងវិញប៉ុន្តែបើតាំងចិត្តលួចលួចបានកណាឈប់ជារបស់សងហ្នឹងឯងប៉ុន្តែអ្នកលួចហ្នឹងវាត្រូវអតនេទៀនលួចរបស់សងហ្នឹងឯងហ្នឹងឯងរឿងអ្វីៗនៅក្នុងលោកនេះចឹងតែបើយើង ប្រើប្រាស់ឲ្យ ដូចជាគរុភ័ណ្ឌដែលប្រសង់នៅគង់នៅក្នុងវត្តលោកប្រើប្រាស់ប៉ុន្តែអត់ប្រកាន់ទៅជារបស់ខ្លួនទេ ហ្នឹងហើយប្រើប្រាស់ជារបស់សង្ឃខូចខាតក៏ខូចខាតជារបស់សង្ឃអត់មានចាំបាច់ត្រូវសងទេព្រោះយើងយករបស់មកប្រើប្រាស់ជារបស់ផ្ទាល់ខ្លួនដូចថារបស់ហ្នឹងវេថ្វាយសង្ឃទៅបើលហុផនអាចចែកបានឲ្យមកជារបស់បុគ្គលដូចចៃវអីអីបណ្ឌបាតអីតែគរុផនគឺអត់មានចែកឲ្យបានទេប្រើប្រាស់បានក្រេតាំងអីរបស់ប្រើប្រាស់ផ្សេងផ្សេងអីសពគ្រប់ ចូលជាគរុផន់ដោយស្វ័យប្រវត្តិតាមព្រះវិន័យណាបើយើងយកមកប្រើប្រាស់ជារបស់ផ្ទាល់ខ្លួនអានឹងចាស់ទៅត្រូវសងត្រូវសងសង បែកបាក់ខូចខាតត្រូវសងសងកណ្ណាហ្នឹងឯងអើយឧទាហរណ៍ថាកំសៀវប៉ាន់តែអញ្ចឹងគេយកមកវេជាមួយនឹងបរិខាកឋិនអីអីទៅដល់សងអាហ្នឹងទៅជាបោះសងដែរគរុផន់ហ្នឹងឯងហើយដល់ទៅយកមកប្រើ ដោយថាជារបស់អាត្មាអញអាហ្នឹងទៅសងសងហ្នឹងហើយតែបើប្រើក្នុងថាប្រើរបស់សងទេអត់មានរបស់តើខ្លួនទេអត់អត់មានគិតថាជារបស់អាត្មាអញរបស់សងទេអាហ្នឹងចាស់ក៏ចាស់ទៅបែកក៏បែកទៅអត់អីទេអាហ្នឹងគឺទៅតាម ព្រះវិន័យអញ្ចឹងខ្ញុំណាលើកមកនេះចង់បញ្ជាក់ថាយើងរស់នៅក្នុងโลกនេះប្រើប្រាស់របស់ក្នុងโลกនេះបើយើងមិនហួងហែងជារបស់យើងទេគឺវាអត់មានលេចចុះទៅក្នុងโลกនេះទេហ្នឹងឯងចឹង នឹងគឺនៅក្នុងសេចក្តីនៃពធัวសូមឲ្យពុទ្ធបរិស័ទយើងបានជ្រះថ្លា ហើយចម្រើនទៅដោយបញ្ញាទាំងយកព្រឹត្តិការណ៍នៃជីវិតរឿងអីរឿងអីកុំចេះតែមកភ័យហ្នឹងហើយកុំចេះតែភ័យខ្លាចអីអីជារឿងដែលយើងត្រូវមានបរតនត្រ័យជាទីពឹងជាទីរលឹក នឹងឯងព្រឹត្តិការណ៍ក្នុង ជីវិតទោះជាមាន បញ្ហាអីក៏ដោយក៏យើងយកជាឱកាសឧទាហរណ៍ដូចថាដំរី ប្រពោរិស័តឆាប់តន់អញ្ចឹងណាទៀងដឹងហើយមើលមើលនៅក្នុងព្រៃហែមពៀនមាន បរិវារ8000ដំរី ហើយមានដើមជ្រៃមួយហ្នឹងវាមានពួរជ្រៃទៀត ឫសនឹងឯងហើយវាមកចាប់ដីបានអញ្ចឹងទៅ អាឫសហ្នឹងវាទៅជាធំទៅ អាចឲ្យដំរីទៅដុះបានទៅទៀតហើយ អាឫសហ្នឹងមានដល់ទៅ8000ឫសទៀតដើមជ្រែកតែមួយដើមទេទៀតប៉ុន្តែឫស8000បាទហ្នឹងវាដុះឫសមកអញ្ចឹងវាទៅដូចដើមមួយដែរទៅហើយមេឃវាចិត្តតែលូតទៅទៀតទៅហើយនៅក្នុងហ្នឹងសើមតិចរហូតដំរីនៅ8000ដំរីហ្នឹង ហើយមើលមើលព្រានសោនុត្តរៈហ្នឹងដែលទៅដើម្បីបំណងប្រាថ្នាយកភ្លុកដំរីហ្នឹងហ្នឹងឯងរឿងរ៉ាវវែងឆ្ងាយខ្ញុំណាគ្រាន់តែចង់លើកថា ដល់ទៅមាន បញ្ហាកើតឡើងអញ្ចឹងវាទៅជាឱកាស នៃព្រះ បរមពុរិស័ទបំពេញទានបរមត្តបារមីដល់ទៅបាញ់ត្រូវព្រួញពឹសអញ្ចឹងទៅព្រះអង្គ បណ្ដេញពួកដំរីទាំងអស់ឲ្យទៅរកសត្រូវប៉ុន្តែព្រះអង្គដឹងហើយអ្នកបាញ់ហ្នឹងនៅពីក្រោមព្រះអង្គហ្នឹងពូព្រួយវាចេញពីក្រោមទៅណាជីកដីហ្នឹងឯងមើលសើបការអង្កេតមើលដឹងកន្លែងដំរីឆាត់តន់នឹងឈួរកន្លែងណាអីកន្លែងណាហ្នឹងហ្នឹងឯងហើយព្រានសោនុត្តរៈហ្នឹងអតីតព្រះទេវតាទេ ហ្នឹងឯងហើយក្នុងសេចក្តីដែលថាដល់ទៅពេលឈូសអាគម្រួបទាំងមកចាប់លើកមកព្រានសោនុត្តរៈសណ្ដាប់សម្ពុតកាសាវៈហ្នឹងឯងហើយពពុរិស័ទគោរពគោរពសម្ពុតហ្នឹងជាទួងជ័យព្រះរហន្តព្រះបជ័យកពុទ្ធមានទៀតមានព្រះបជ័យកពុទ្ធត្រួតត្រងសម្ពុតហ្នឹងពុតកាសាវៈហ្នឹង ហ្នឹងឯងក្រំតែទូមានព្រាន ប្រដៅអញ្ចឹងទៅហើយសាកសួរនិយាយភាសាមនុស្សជាមួយនឹងព្រានសោនុត្តរៈហ្នឹងហើយឲ្យព្រាននឹងមកដាប់យកភ្លុកណាភ្លុកទាំងពីរភ្លុកដែលថាឆាត់តន់ហ្នឹងមិនមែនភ្លុក6ទេប៉ុន្តែភ្លុកមួយមួយហ្នឹងវាមានពួរ6ពួរហ្នឹងនឹងព្រះកថាឆាត់តន់ហ្នឹងសម្ដែងប្រាប់តែមានពួរ6មិនមែនភ្លុក6ទេភ្លុកតែ2ហ្នឹងឯង ទៅណាប៉ុន្តែវាមានមានពួរមានពលឺហ្មងទាំងភ្លុកហ្នឹងហ្នឹងឯងសម្រាប់ទៅតាមការដែលព្រះអង្គបំពេញអភិនិហាបារមីហ្នឹងព្រះអង្គអធិដ្ឋានឲ្យអាឆាប់ដាច់ទៀតហើយឲ្យយួរទៅ ដោយសួស្ដីទៀតឲ្យលឿនលឿនកុំឲ្យដំរីនឹងនាងមហាសភ័តទា ដែលជាភិយាហ្នឹងជាមេហ្វោកហ្នឹងហើយនឹងកូនចៅ ក្រន់តែលឺពពរិស័ទស្រែកផ្លាត់វុំប៉ុណ្ណឹងគឺចេញទៅ គ្រប់ផ្លូវរួសត្រូវចឹងនៅតែមហាសផតទីហើយពពរិស័ទឲ្យមហាសផតទីទៅរួទៀតថាមិនទៅរួសត្រូវរួអីអីចឹងណាហ្នឹងហើយនោះទៅយំសោកទៅតាមពាក្យរបស់ដំរីពពរិស័ទហ្នឹងចឹង ហើយដល់រួចរាល់រួចរាល់អស់ភ្លុកអស់អីហ្នឹងអញ្ចឹងទៅត្រូវបាត់បង់ជីវិតទៅតម្រៃត្រឡប់មកវិញយំកាយដីណាដង្ហែសពបូជារតនា ព្រះវិជ័យកពុទ្ធមកទៀតតាមរឿងរ៉ាវឆាត់តន់ជាដកនឹងសំណោះសំណោកក្នុងពេលវេលានឹងតែខ្ញុំណាគ្រាន់តែចង់លើកបញ្ជាក់ថាឱកាស ណាឱកាសដែលព្រះបរមពុរិស័ទណាសម្រាប់បានទៅ ជាទានបរមត្តបារមី បញ្ហាកើតមានតែអ្នកមានបញ្ញា យកបញ្ហាហ្នឹងមកជាឱកាសហ្នឹងឯងប៉ុន្តែបើបុគ្គលពេលល្ងងខ្លៅវិញ មានឱកាសស្រាប់ហើយទៅជាធ្វើឱកាសហ្នឹងឲ្យទៅជាបញ្ហាទៅវិញ វាផ្ទុយគ្នាអញ្ចឹងណាមិនអាចសម្រេចប្រយោជន៍ទៅបាន ចឹងដូចជាជីវិតមានជារៀបជាធិមរណៈអញ្ចឹងអាហ្នឹងជាឱកាសដែលយើងមានអភិនហបច្ចវេកណៈយើងនឹកឃើញថាមាន ជំងឺរោគគេអីដែលត្រូវឆ្លងត្រូវឈឺត្រូវស្លាប់អាហ្នឹងជាឱកាសដែលយើងត្រូវចម្រើន មរណសតិគណៈហើយ ប្រឹងប្រែងដាប់ធัวរៀនធัวបំពេញបុណ្យកុសលឲ្យច្រើនព្រោះទោះជាមិនស្លាប់នឹងជំងឺរោគដែលនាំគ្នាភ័យខ្លាចឥឡូវហ្នឹង ក៏វាត្រូវតែស្លាប់ជីវិតនឹងហ្នឹងឯងប៉ុន្តែបើបានជាឱកាសហ្នឹងវាកើតឡើងអញ្ចឹងពេលវេលាហ្នឹងអញ្ចឹងក៏យើងរឹងរិតទៅខំធ្វើទានរសាសិលអប់រំចិត្តទៅហ្នឹងឯងទៅជា កំចាត់បងសេចក្តីសង្វឹងក្នុងជីវិតដែលយើងចេះតែថារស់នៅសុបាយហ្នឹង ដូចអត់ស្លាប់អញ្ចឹងហើយមាន ពេលទៅខឹងទៅស្អប់ទៅឆ្លោះជាមួយអ្នកតន្ត្រីអីអីអញ្ចឹងទៅទៀតខំរួសេចក្តីសុខមួយថ្ងៃមួយថ្ងៃវោះវោះល្ងាចហើយអត់មានអប់រំចិត្តទេគឺណាប្របួលគ្នាស្អប់អ្នកណាម្នាក់អីចឹងទៅមិនស្អប់តែឯងទេប្របួលគេស្អប់ទៅទៀតទៅឲ្យកើតទុក្ខ ហើយនិយាយពីរឿងឲ្យស្អប់គេហ្នឹងថាគេធ្វើអីធ្វើអីធ្វើអីមិនល្អហ្នឹងឲ្យសោកស្ដាយទៅឲ្យអាឡោះអាឡៃរឿងអីរឿងអីចឹងចឹងទៅដើម្បីចម្រើនទៅដោយការខឹងស្អប់ហ្នឹងហ្នឹងឯងអាហ្នឹងមើលមើលជាទុកហ្នឹងជាទុកហ្នឹងយើងធ្វើកិច្ចការងារឲ្យជាប្រយោជន៍ដោយមិនចាំបាច់ខឹងស្អប់អ្នកដទៃជាប្រយោជន៍ដល់ខ្លួនឯងជាប្រយោជន៍ដល់ក្រុមគ្រួសារដល់ប្រទេសជាតិទៅសាសនា នឹងឯងរឿងខឹងស្អប់ហ្នឹងវាបង្កឲ្យ ទៅ ជាវិវាទចំនួនឆ្លោះតោះតេង វាជាហេតុនៃសេចក្តីវិនាសក្នុងពិភពលោកហ្នឹងណាហ្នឹងឯងដូចការអនុវត្តក្នុងពិភពលោកអញ្ចឹងថារួសន្តិភាពក៏រួយប៉ុន្តែអាវុធបល័យលោកណាហ្នឹងឯងមកដល់សម័យសពថ្ងៃអីត្រូវធ្វើអាវុធមកគ្របមកគ្របរាប់លានដុល្លារដើម្បីសម្លាប់មនុស្ស ហើយមើលមើលចឹងចឹងនៅដោះស្រាយបញ្ហាដោយការសម្លាប់គ្នាគឺថាថាមនុស្សឆ្លាតឆ្លាតអីកាលណាបើដោះស្រាយបញ្ហាដោយការសម្លាប់គ្នាបៀតបៀនគ្នាគឺនៅតែក្នុងរឿងល្ងងមហាល្ងងនឹងឯងចឹងរឿងឆ្លាតទៅតល់ថាដោះស្រាយបញ្ហាធ្វើយ៉ាងម៉េចឲ្យសុខសន្តិភាពដល់អ្នករតីដោយមិនចាំបាច់សម្លាប់គ្នាអានឹងបានជាកិច្ចរបស់បញ្ញា ឆ្លាត ជាកិច្ចរបស់កុសល ឆេកថា ដោះស្រាយបញ្ហាដោយការសម្លាប់គ្នាគឺឬក៏អំនួតអួតអាងអីអីបណ្ណាំងប្រជែងអីអីទាំងអស់ហ្នឹងវាមិនមែនរឿងឆ្លាតទេវាខ្វះមេត្តាករុណាទៅទេអញ្ចឹងវាមិនអាចសុខសន្តិភាព ទៅបានទេរឿងនៅក្នុងโลกហ្នឹងវាអញ្ចឹងហ្នឹងហើយយើងត្រូវប្រឹងប្រែងរោគសុខរោគរោគសុខសន្តិភាពក្នុងចិត្តរបស់យើងទាំងហ្នឹងឯងប្រទេសនគរ យើងសុខសន្តិភាពបានប៉ុណ្ណឹងយើងកុំចិត្តទៅចង់ទៀមទាសុខសន្តិភាពពីអ្នកដតី100%គឺយើងមិនដឹងជាថាទៅទៀមទាយ៉ាងម៉េចបានទេហ្នឹងឯងយើង ដូចថាស្រុកខ្មែរយើងមានវត្តអារាមប៉ុណ្ណឹងប្រសង់ប៉ុណ្ណឹងបត្រៃបីដកប៉ុណ្ណឹងចឹងចឹងទៅរឿងរបស់លោកនឹងទាំងយើងគ្រប់គ្រងហួងហែងចាត់ចែងមិនបានដូចជាអត្តភាពយើងចឹងដែរវានៅក្នុងជារៀបជាធិមរណៈជាម្ចាស់ក្នុងការគ្រប់គ្រងធ្វើឲ្យវិន័យចឹងទៅអានឹងរឿងដែលយើង ត្រូវយល់ទៅតាមធម្មតាធัวហ្នឹងយើងរក្សាចេះរក្សាឲ្យ ណាមិនបដាច់បដោយណាប៉ុន្តែរក្សាដោយសុខសន្តិភាពបាយទឹកចឹងទៅ យើង មិនទៅ កាប់សម្លាប់ជីវិតសត្វអីអត្តនេទាន អីដើម្បីបាយទឹកចិញ្ចឹមជីវិតនឹងឯណាធ្វើស្រែចម្ការរស់នៅដោយសន្តិភាពណាអាហ្នឹងចិញ្ចឹមជីវិតហ្នឹងចឹងមិនទៅលួចប្លន់រឹបអូសយករបស់គេទេហ្នឹងឯងលួចប្លន់រឹបអូសយករបស់គេវាជារឿងថោកទាបទេ រស់នៅវាអត់មានតម្លៃអត់មានខ្លឹមសារអីឡើយ នឹងឯងហើយដល់ទៅពេលយើងមានជីវិតបានរស់នៅចឹងឯងយើងមករកសន្តិភាពក្នុងចិត្តរបស់យើងកាលណាបើចិត្តនឹងស្ងប់រងាប់លោភៈទោសៈមោហៈទៅ បានអ្វីអ្វីជំវិញខ្លួនយើងនឹងសន្តិភាពទៅតាមចិត្តរបស់យើងដែលស្ងប់នឹងរឿងដែលមិនស្ងប់ខាងក្រៅនឹងមកពីចិត្តយើងអត់ស្ងប់ទេតើ វាសាងនៅបុគ្គលឲ្យស្រឡាញ់បុគ្គលឲ្យស្អប់ទៅក៏វាច្បោកច្បល់ដោយការប្រណាំងប្រជែងគ្នាទៅតាមនឹងអញ្ចឹងទៅនឹងឯងអញ្ចឹងដើម្បីឲ្យពិភពលោកនឹងស្ងប់រៀងរៀងព្រះអង្គរៀងរៀងខ្លួនត្រូវអប់រំចិត្តឲ្យស្ងប់ហើយបានរស់នៅ ធ្វើកិច្ចការងារជាប្រយោជន៍ដល់ខ្លួនឯងដល់អ្នកដតីមានតម្លៃមុននឹងចាកលោកនឹងទៅ មុននឹងបរិនិព្វានទៅទៀត ដូច្នេះខ្ញុំក៏ដែររៀបរាប់អំពីរឿងដែលយើងអប់រំបញ្ញាហ្នឹងគឺថាឆ្លាតទទួលយកបញ្ហាក្នុងជីវិតនឹងឯងមកជាឱកាសនៃការអប់រំចិត្តចម្រើនបញ្ញាដោយសិលដោយសមាធិឬក៏ថាទានសិលភាវនានឹងអ្វីអ្វីកើតមាន ជាព្រឹត្តិការណ៍ក្នុងជីវិតរបស់យើងគឺអត់មែនយើងចាំបាច់ត្រូវតែភ័យខ្លាចទេរឿងអីរឿងអីហ្នឹងវាមិនហួសស្លាប់ទេនឹងឯងប៉ុន្តែបើយើងមានមរណសតិហើយមានបញ្ហាអីនឹងសេចក្តីស្លាប់ទៀតណាមួយយើងបូជាបរតនត្រ័យទៅទៀតរស់ក៏របស់បរតនត្រ័យស្លាប់ក៏របស់បរតនត្រ័យមានអីទៀតទៅណា ចឹងបញ្ហាហ្នឹងទោះជាយើងនិយាយដោយសន្មត់ថាច្រើនដូចដីខ្សាច់មកកថាំងមកឡាំងមកបកីបកីឡៃលោដាក់វាមិនចិត្តទ្របกระដាស់អីចឹងណាហ្នឹងឯងច្រើនចឹងមែនប៉ុន្តែបើនិយាយពីដីខ្សាច់មកគ្របវិញវាល្អិតតូចទៅតើណាទោះជាយើងដឹកមកឡានក៏ដោយយ៉ាងណាមិញរឿងក្នុងជីវិតហ្នឹងកាលណាបើយើងមានបញ្ញាទៅឃើញវ័យវ័យក្នុងជីវិត វាជាធម្មតាធัวអញ្ចឹងវាធ្វើបញ្ហាធំនោះឲ្យទៅជាតូចតូចតូចតូចទៅអត់មានអីទេអស់យ៉ាងរឿងស្លាប់តែប៉ុណ្ណឹងទេតើហ្នឹងឯងជីវិតរបស់យើងហ្នឹងហើយអ្នកណាដែលមិនស្លាប់ស្លាប់តែយើងម្នាក់ហ្នឹងមនុស្សទាំងអស់កើតមកអត់ស្លាប់ទេកើតទុកតែយើងម្នាក់ហ្នឹងអ្នកផ្សេងទៀតអត់កើតទុកទេដូច្នេះកុំឲ្យវាលិចទៅក្នុងសេចក្តីទុកហ្នឹងណាទៀតបើយើងវាចិត្តតែចាប់បញ្ញខណ្ឌហ្នឹង ចឹងទៅគឺវាសណ្ដូនកលិចទៅក្នុង អន្លង់នៃវត្តដាក់ហើយញ្ញខណ្ឌគឺជាឧបាទានខណ្ឌទុកមិនមែនយើងចេះតែលិចទៅតាមឧបាទានខណ្ឌទេ បើយើងមិនចាប់មិនប្រកាន់បញ្ញខណ្ឌវាជាវត្តដាក់ប្រទៅតែការមិនចាប់មិនប្រកាន់មិនទូលមិនរែកនេះគឺបានន័យថាវាអត់ធ្ងន់ទេ ហើយនឹងអណ្ដែតរួចផុតពីវត្តដាក់ទៅជា លោកកតរៈលោក កៈហ្នឹងវាវត្តដាក់ហ្នឹងហើយតែឧត្តរៈនេះវាប្រសើរពងខ្ពស់ផុតចាកលោកហ្នឹងបានហៅថាលោកកតរៈអញ្ចឹងពុទ្ធសាសនា គឺជាសំពៅគឺជានេវីដែលមានតែជ័យជំនះអត់មានលិចចុះទៅក្នុងសមុទ្រនឹងទេចាំកណាអេតតតនិសម្ភូតាំងព្រមយានណੰអនុត្តរាងនៃយន្តធិរេលោកមហាអញ្ញតថជាយ៉ាងជាយន្តទេ អង្គសម្ដែងនៅក្នុងមហាវីរវៈបេដកលេខ37ពីព្រហ្មយាននឹងឯងកើតមានក្នុងអត្តភាពនៃបុគ្គលណាបុគ្គលនោះជាអ្នកប្រាជ្ញអាស្រ័យព្រហ្មយាននឹងឯងចេញចាកលោកជាយ៉ាងជាយ៉ាងមានតែជ័យជំនះអត់មានបរាជ័យទេហ្នឹងឯងព្រហ្មយាន ធម្មយានដល់ប្រសើរក្រៃលែងចឹងអញ្ចឹងបានថា នៅជាមួយខ្លួនឯងឲ្យចេះប្រឹងប្រែងមានខ្លួនឯងជាទីពឹង នៅជាមួយអ្នកចេះដឹងយើងនឹងឯងប្រឹងខ្សែគប់សន្តានា នៅជាមួយមនុស្សផងគ្នាឲ្យមានចិត្តជាកុំគិតតែពីរឿងជន់ជីសនៅជាមួយនឹងលោកនេះ គឺត្រូវលះបង់កុំចេះតែស្អប់ ហ្នឹងឯងគឺសំខាន់យើង ថាតោះចិត្តណាលះបង់ទៅគឺថាមិនមែនលះបង់ដោយសារស្អប់ទេណាលះបង់ដោយសារយើងមិនស្រឡាញ់មិនប្រកាន់មិនជាប់ជំពាក់មិនបាច់ធ្លាក់ដល់ស្អប់ទេបានតែមិនស្រឡាញ់មិនប្រកាន់មិនជាប់ជំពាក់ហ្នឹងវាពិសេសណាស់ហើយអញ្ចឹងនៅជាមួយលោកនេះគឺថាត្រូវចេះលះបង់កុំចេះតែស្អប់ នៅជាមួយនឹងសម្បត្តិទ្រព្យគឺត្រូវមានចិត្តឲ្យទលាយណាកំហួងហែង ត្រូវចេះឲ្យទាននៅជាមួយនឹងធម្មយានត្រូវចម្រើនញាណមានស្មារតីនៅជាមួយនឹងអវ័យអវ័យគឺត្រូវតែឲ្យបានប្រយោជន៍កុសលធម៌ចម្រើនឡើងអកុសលធម៌សាបសូន្យទៅទាំងនៅជាមួយនឹងមេត្តាបិតាមានវត្ថុអនុស្សាវរីយ៍ជូនគាត់គឺ កតញ្ញុតាធัวទាំងដូចជាក្រុមគ្រួសារបងប្អូនបាតិកាសុំសុកមួយធ្វើអញ្ចឹងថោអនុសាវរីយ៍របស់មេដាបិតា គឺគំរូល្អឲ្យដល់កូន ប្រុសស្រីវត្ថុអនុសាវរីយ៍របស់ភរិយាស្វាមីជាមួយនឹងមិត្តភ័ក្តិអីទូទៅគឺសេចក្តីស្មោះត្រង់ពិសេសជាងនឹងវត្ថុអនុសាវរីយ៍សម្រាប់ខ្លួនយើងក្នុងជីវិត នៃវត្តសង្សារដែលអត់មាននរណាទៅជាមួយយើងទេមានតែខ្លួនយើងទេដែលនៅជាមួយនឹងខ្លួនយើងរហ ហូតគឺយើងជាមនុស្សល្អនេះឯងដែលជាវត្ថុអនុស្សាវរីយ៍យើងមើលមើលហ្នឹងឯងយើងជាប់ជំពាក់វៈវិនជាមួយនរណានរណាហ្នឹងនរណាហ្នឹងនៅជាមួយយើងបានប្រពន្ធណាទៅអ្នកដែលយើងស្អប់ក៏មិនមែននៅជាមួយយើងបានប្រពន្ធណាទៅស្អប់អីវានាំតែដុតរោលចិត្តសន្តានខ្លួនឯងហើយអ្នកដែលស្រឡាញ់ហ្នឹងក៏មិនមែនជាប់ជាមួយយើងអីទៅប្រហែលហើយក៏មិនមែនចិត្តទៅឲ្យយើងបានសុខស្រួល នឹងឯងបើតតែរាប់អាន ជាកល្យាណមិត្តឲ្យបានជាប្រយោជន៍សុខតាមផ្លូវចិត្តកុសលធម៌ជាមួយគ្នាប្រប៉ុណ្ណឹងចឹងទៅហ្នឹងឯងរួចផុតពីការហួងហែងរួចផុតពីស្អប់ប៉ុន្តែ អ្នកដែលនៅជាមួយយើង ជារៀងរហូតទទួលគ្នានឹងព្រះនិព្វានគឺខ្លួនឯងត្រូវតែជាខ្លួនឯងដែលជាមនុស្សល្អទាំងសូមអនុមោទនា